អង្គុយម្នាក់ឯងនឹងដល់អូនពិបាកក្នុងខ្លួនទ្រូងស្ទើស្ទាំងរឿងយើងទាំងពីរចាំបាញ់ចំលែងត្រៀមចិនមិនតន់ពេលស្នេហ៍បែងវេលា កន្លងយូរនឹងហើយអូនយ៉ាងមិនហើយធ្លាប់នឹកបងទេប្រហែលមានក្តីសុខនឹងនាងថ្មីមីមេបងទេដែលនៅនឹកអូនម្នាក់អើយគ្មានថ្ងៃទេ ទេអាចអបអូនដូចមុនខ្នើយកើជាមួយបងអូនកើយនឹងនាងផ្សេងសំលេងហើយបងបានទៅណាមានថ្ងៃទេឲ្យអូនវិលដូចដើមគ្មានថ្ងៃទេ សើរទងនៅឡើយអូនអើយគ្មានថ្ងៃទេវល់ដូចដើម ធ្លាប់នឹកបងទេប្រហែលមានក្តីសុខនឹងនាងថ្មីមីមេបងទេដែលនៅនឹកអូនម្នាក់អើយគ្មានថ្ងៃទេឲ្យអូនវិលដូចដើមគ្មានថ្ងៃទេអាចអបអូន យកើយជាមួយបងអូនកើយនឹងនាងផ្សេងសំលេងហើយបងបានទៅណាគ្មានថ្ងៃទេឲ្យអូនវិលដូចដើមគ្មានថ្ងៃទេ មានថ្ងៃទេវល់ដូចដើមគ្មានថ្ងៃទេឲ្យអូនវល់ដូចដើមគ្មានថ្ងៃទេអាចអបអូនដូចមុនខ្នើយកើយជាមួយបងអូនកើយនឹងអ្នកផ្សេង សំលេងហៅបងបានទៅណាគ្មានថ្ងៃទេឲ្យអូនវិលដូចដើមគ្មានថ្ងៃទេ គ្មានថ្ងៃអូននឹងបងទេអូនអើយរូបថតពោះយើងបងរាសាត miền ngày tết quân đồ trời